សូមអរគុណបងសុគុណអឺខ្ញុំ បកណាសាវរាស៊ីសូមក្រាបថ្វាយបង្គំព្រះធេរានុត្តរៈគ្រប់ព្រះអង្គជាទីសក្ការៈពីចម្ងាយហើយនឹងជម្រាបសួរបងប្អូនជនរួមជាតិដែលតែតែតាមតាមទូរទស្សន៍អ្នកប្រយុទ្ធ CNRP ដល់ផងដែរបាទសូមអរគុណ បាទអរគុណបងសុគុណតាមកាពិតសុខទុក្ខវាមិនអីទេនៅ ប្រទេសញូហ្សេឡង់ហើយពីពីអាទិត្យមុនហ្នឹងខ្ញុំបានកើតកូវីដដែរហើយកើតមកគ្រួសារតែម្ដងដោយសារឆ្លងខ្ញុំមុនគេពីអ្នកធ្វើការជាមួយគ្នា ហើយឆ្លងចូលមកហើយឆ្លង នៅក្នុង គ្រួសារតែម្ដងក៏ប៉ុន្តែបើសម្រាប់ខ្ញុំកូវីដនេះពេលដែលយើង មានបទពិសោធន៍ដែលយើងឆ្លងគឺ ដូចជាអន់ជាង ប្រដាសាយយើងផងតាមពិតណាសម្រាប់ខ្ញុំអត់មានក្តៅវាវាគ្រាន់តែទី1ដូចគេគេប្រាប់ខ្ញុំគេថាស្រាវឆ្អឹងខ្នងខ្ញុំមានធ្វើការជាមួយ ណែកូនចៅខ្ញុំនឹងហើយអត់ដឹងថាវាឆ្លងពីណាមកទេហើយវាមានកម្លាំងទៅធ្វើអីហឹកខៈជាមួយគ្នាស្រាប់ដល់ពេល ល្ងាចឡើងខ្ញុំបើកឡានមកផ្ទះរៀងដូចស្រីវឆ្អឹងខ្នងបន្តិចហើយដល់ពេលមកដល់ផ្ទះអឺស្រីវម្ដងទៀតហើយក៏ហីទៅអត់មានអីដល់ពេល2ថ្ងៃក្រោយទៅ បានដូចមានអារម្មណ៍ថាតឹងច្រមុះបាទគាត់តឹងច្រមុះហ្នឹងយើងឆែកមើលទៅឃើញមានអឺពីរកនុះហើយហើយពេលហ្នឹងគឺឈឺក្បាលអីក៏អត់ដែរខ្លះគេឈឺក្បាលខ្ញុំអត់ទេ ឈឺក្បាលរាងងឿងងឿងតិចតិចក៏ប៉ុន្តែក្អកបាទមានអារម្មណ៍ថាក្អកប្រហែលជាក្អកយូរដែរក្អកប្រហែលជាមួយទឹកដែរហើយឈឺខ្លួនប្រហែលជាមួយថ្ងៃហើយនឹងឈឺកកហ្នឹងមកយប់ដែរឈឺកកនៅក្នុងកករៀងឈឺទៅ យើងញ៉ាំប៉ារ៉ាស៊ីតាមុលទៅ បាត់ទៅហើយក្រោយនឹង5ថ្ងៃឡើងយើងមានអាការៈធូរស្រាលវិញ កកអីហ្នឹងគឺធម្មតាឡើងមកវិញ រាល់ថ្ងៃនេះគឺមាននៅក្អកម្ដងម្កាលដែរដូចពេលមួយថ្ងៃអញ្ចឹងរៀបក្អកម្ដងអីចឹងដែរតិចតិចចឹងដែរបាទក៏ប៉ុន្តែសូមឲ្យបងប្អូន មានការប្រុងប្រយ័ត្នក៏ប៉ុន្តែបើសម្រាប់ខ្ញុំមកគ្រួសារខ្ញុំ ដូចអត់មានអីធំដុំទេគ្រាន់តែសំខាន់រឿងក្អកប៉ុណ្្នឹងឯងបាទអរគុណបាទអញ្ចឹងមានន័យថាកូវីដហ្នឹងបានជាសះស្បើយហើយបងសោរ៉ាស៊ីវ៉ាបាទខ្ញុំជាបានពីអាទិត្យហើយ ពីបាទបាទហើយអឺ COVID-19 នៅប្រទេសញូហ្សេឡង់ហ្នឹងគឺរីករាលដាលខ្លាំងឬមួយក៏បានធូរថនថយហើយណាបាទឥឡូវនេះមករយៈនេះមួយថ្ងៃជាង10000នាក់បាទថ្ងៃហើយការដែលតែឥឡូវនេះថយមកនៅ8000នាក់អីវិញហើយបាទក៏ប៉ុន្តែយើងមើលនៅប្រទេសញូហ្សេឡង់សូម្បីតែយើងចូលហាងក៏យើង ពាក់ម៉ាស់ហើយយើងឆែកមើលតាំងពីអ្នកដែលចាក់វ៉ាក់សាំងឬមួយក៏មិនអីគេហៅថាវ៉ាក់ស៊ីនផាសហ្នឹងគឺឆែកហើយពេលដែលយើងដើរគឺនៅពាក់ម៉ាស់ការពារប៉ុណ្្នឹងផង នៅមួយថ្ងៃឆ្លងជាង10000នាក់បាទអញ្ចឹងបាទខ្ញុំមានការងឿងឆ្ងល់បែរនៅស្រុកយើងវិញបើឃើញការប្រុងប្រយ័ត្នឃើញតិចមែនតើបាទក៏ប៉ុន្តែ ស្រាប់ឆ្លងមួយថ្ងៃ30 40ខ្ញុំមើលទៅដូចជាអឺបើខ្ញុំដឹងតំណែងពីខាងភូមិឃុំណាបាទខាងស្រុកតាមខេត្តអីហ្នឹងបើខ្ញុំ ស្គាល់មិត្តភ័ក្តិនៅតាមខេត្តខ្លះខ្លះហ្នឹងឃើញមកស្រុកគាត់ហ្នឹងសឹងថា តែគាត់ដឹងហ្នឹង20 30នាក់បាត់ហើយតែដល់ពេលមកជីទូទាត់មកប្រទេសឃើញតែ30 40នាក់អាហ្នឹងវាពិបាកដែរអាហ្នឹងខ្ញុំមិនដឹងថា ការស្រាវជ្រាវរបស់រដ្ឋាភិបាលខ្មែរយ៉ាងម៉េចអានឹងយើងអត់ដឹងទេណាបាទសូមអរគុណបាទអរគុណបងសៅរ៉ាស៊ីហើយបាយមក កម្មវិធីរបស់យើងវិញក្រោយពីសំណេះសំណាលបងសៅរ៉ាស៊ីព្រោះថាបែកបងសៅសៅរ៉ាស៊ីនឹងក៏យូរខែហើយដែរបាទហើយឥឡូវនេះមកបានជួបគ្នាម្ដងទៀតហើយ បាទហើយប្រធានបទរបស់យើងថ្ងៃនេះដូចខ្ញុំបានជម្រាបចឹងក៏ប៉ុន្តែអំបញ្ញមិញគឺបងប្អូនប្រិយមិត្តគាត់អត់ឮសំឡេង ដោយសារតែខ្ញុំអត់បានបើកមូតបាទអឺប្រធានបទរបស់យើងថ្ងៃនេះយើងមាន2ធំបាទប្រធានបទទី1គឺយើងនិយាយអំពីអភិបាលខេត្តកំពតដែលត្រូវជាក្មួយប្រសាហ៊ុនសែនណែនាំឲ្យនាយកសាលាទូទាំងខេត្តទិញរូបថតហ៊ុនសែនមកដាក់តាមសាលាជាការដឹងគុណ ប្រធានបទធំទី2តើហេតុអ្វីបានជាហ៊ុនសែនបញ្ជាទៅមន្ត្រីកងកម្លាំងបដាអាវុធទាំងអស់អឺកុំញញើតក្នុងការកំទេចអ្នកចង់បំផ្លាញសន្តិភាពបាទក៏ប៉ុន្តែមុននឹងឈានចូលដល់កិច្ចពិភាក្សាទៅលើប្រធានបទរបស់យើងខ្ញុំសូមស្វាគមន៍ប្រិយមិត្តរបស់យើងគឺសូមស្វាគមន៍ប្រិយមិត្តមុនដំបូងគេគឺហេយេណានក៏ដូចជា បូណៈបាទក៏ដូចជាអឺលពូឆាំផងដែរហើយក៏ដូចជាយាយអូន បាទក៏ដូចជាសំណាងក៏ដូចជាវិជិលសេងបាទក៏ដូចជាអឺប្រិយមិត្តមួយ ចំនួនទៀតបាទដែលខ្ញុំមិន បានរៀបរាប់ឈ្មោះអស់បាទបាទឥឡូវនេះខ្ញុំបែរទៅបងសាវរាស៊ីតែម្ដងឥឡូវតែឥឡូវនេះ កាលពីថ្មីថ្មីនេះ យើងមើលឃើញថាអភិបាលខេត្តកម្ពូតដែលត្រូវជាក្មួយប្រសាររបស់ហ៊ុនសែននឹងបានបញ្ជាទៅអឺនាយកសាលាទូទាំងខេត្តកម្ពូតតែម្ដងឲ្យទិញរូបថតអឺហ៊ុនសែនមកដាក់តាំងនៅតាមសាលាជាការដឹងគុណឥឡូវបែរទៅលោកបងបងសៅរាស៊ីវិញ ព្រោះនៅក្នុងបាវចនារបស់ព្រះជាណាចក្ររបស់យើង មានតែ3ទេ គឺជាតិសាសនាព្រះមហាក្សត្រក៏ប៉ុន្តែបើសិនបើបន្ថែមបើបើបើបើបាវចនាមាន3ចឹងហើយហើយតាមសាលាភិកច្រើនបំផុត គឺគេត្រូវដាក់រូបព្រះមហាក្សត្រឬមួយក៏អឺតុងសាសនាឥឡូវនេះបែរទៅជាគេជំនួសមកវិញនៅរូបហ៊ុនសែន អឺបងសៅរាស៊ីអានេះគឺជាការផាត់ចោលឬមួយគឺជាចង់ការឡើងជំនួសឲ្យគេហៅរាជាបរិជាស្រុកខ្មែរដែរទេ បងសៅរាស៊ីបាទបងប្អូនប្រហែលជា ធ្លាប់បានឮ Facebook ដែលលោកហ៊ុនសែនតែងតែគម្រាមកំហែងដល់សូម្បីតា អឺសម្ដេចសេនុកាលដែលលោក នៅមានជីវិតនៅ មានប្រជុំនៅឡើយហ្នឹង គឺថាលោកហ៊ុនសែនតែងតែ ធ្លាប់បានគម្រាមថាអ្វីបើសិនជា សម្ដេចមិនចុះហត្ថលេខាទេ គឺកែប្រទេសនឹងឲ្យទៅ ជាសាធារណរដ្ឋអានឹងប្រហែលជាបងប្អូននៅចាំហើយនៅក្នុង Facebook គឺនៅមានដដែល ហើយយើងឃើញហើយសំបីតាម៉ែឪស្ដាច់ក៏លោកហ៊ុនសែនមិនញញើតដែរអាហ្នឹងក៏គេឃើញបងប្អូនយើងឃើញអញ្ចឹងអ្វីកន្លងទៅរបបផ្ដាច់ការអាពាក្យថាគម្រាមកំហែងហ្នឹងគឺនៅតែមានដដែលអ្វីត្បិតតែរាល់ថ្ងៃនេះគាត់យកស្ដាច់ធ្វើដូចជាអឺទីសការៈដែលដាក់នៅលើហឹងដែលគាត់គោរពក៏ប៉ុន្តែសួរថាស្ដាច់រាល់ថ្ងៃតើមានអំណាចអី ហើយរាល់ថ្ងៃយើងឃើញប្រជាជនយើងដែលជួបទុក្ខលំបាកថាតើស្ដេចយើង បានជួយស្អីខ្លះហើយមានអតិពលអីខ្លះនៅក្នុងប្រទេសគឺអត់មានទេបាទផ្ទុយជាមួយ នឹងស្ដេចនៅប្រទេសថៃស្ដេចនៅប្រទេសថៃក៏គេអត់កាន់អំណាចយ៉ាងដែរបងប្អូនក៏ប៉ុន្តែ ស្ដេចនៅប្រទេសថៃគឺគេមានរចនាសម្ព័ន្ធគេខ្លាំងខ្លាមែនទែនអ្វីត្បិតតែគេថាអត់កាន់អំណាចក៏ប៉ុន្តែយើងមើល ទៅលើអំណាចរបស់ស្ដេចគឺខ្លាំងមែនទែនតកតងនឹងយោធា គឺក្រោមការគ្រប់គ្រងរបស់ស្ដេចតែម្ដងរីឯនៅប្រទេសខ្មែរយើងមាននៅក្នុងរដ្ឋធម្មនុញ្ញគឺស្ដេចមានសិទ្ធិដោះស្រាយប្រទេសជាតិបើសិនជាមានវិបត្តិអីធ្ងន់ធ្ងរអឺមានសិទ្ធិសម្រុះសម្រួលរកសន្តិភាពឲ្យប្រជាជនបើសិនជាមានបញ្ហាអីបន្ទុះសារាយអីកើតឡើងនៅក្នុងប្រទេស រវាងគណៈបកនិងគណៈបកស្ដេចមានសិទ្ធិរៀបចំឲ្យមាន ជំនួបចរចាអីលក្ខនឹងលក្ខក៏ប៉ុន្តែយើងមើលស្ដេចនៅស្រុកយើងគឺអត់ទាល់តែសោះហើយបែរទៅជាអំណាចនាយករដ្ឋមន្ត្រីអំណាចហៀកែងបាទបើន័យថារាល់ថ្ងៃនេះសូម្បីឲ្យតែនាយករដ្ឋមន្ត្រីគាត់ក្អកតែមួយម៉ាត់គឺថាលបោតខោលបោតអើហើយអ្នកខាងក្រោមក៏ប៉ុន្តែអ្វីដែលគាត់ក្អកវាបានតែមួយផ្លេតដល់ពេលដែលគាត់ក្អកនឹងទេ តែក្រោយពីគាត់ឈប់ក្អកទៅ គឺត្រឡប់មកវិញដដែលប្រៀបបីដូចជាចកដែលនៅនឹងបឹងអញ្ចឹងបើគាត់គៀសឲ្យមកដុំទៅ គឺចកម្ដុំនឹងរៀងវាលបន្តិចទៅហើយគាត់ប្រឡែងដៃនៃការគៀសនឹងមកចកនឹងគឺវិលមកដដែលឡើងវិញដោយសារគឺដោយសារអ្វីដែលគាត់ធ្វើ គឺគាត់យកអំណាចផ្ទាល់ខ្លួនយកមកប្រើហើយមិនយកច្បាប់យក មកគោរពទាំងអស់គ្នាបើសិនជាការគោរពច្បាប់ តាមច្បាប់រដ្ឋធម្មនុញ្ញក្តីតាមច្បាប់នានារបស់បណ្ដាក្រសួងក្តីអានឹងគឺយើងទាំងអស់គ្នាគោរពតាំងពីស្ដេចតាំងពីនាយករដ្ឋមន្ត្រី អ្នកណាក៏គោរពដែរតែប៉ុន្តែថ្នាក់លើមិនគោរពអញ្ចឹងថ្នាក់ក្រោមធ្វើអីតាមតែបញ្ជា តាមតែប្រសាសន៍តាមតែអនុក្រឹត្យវាមិនដែលយក ច្បាប់យកមកប្រើឲ្យពិតប្រកបវាអត់អានឹងឯងដែលយើងមានការសោកស្ដាយ ហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងឃើញហើយមន្ត្រីដែលជាមន្ត្រីអែបអបមន្ត្រីដែលខ្សែរយៈមន្ត្រីដែល ទទួលបានលៀបសការៈហើយជាបពពួករបស់គាត់អានឹងចេះលើកជើងទៅនាំគ្នាលើកជើងទៅទិញរូបថត អីប្រកាសឲ្យគេយកទៅដាក់តាមសាលាតាមអីចឹងធម្មតាពាក្យថាគោរពនិងស្រឡាញ់ណាគឺមានន័យពាក្យហ្នឹងមានន័យឧទាហរណ៍ថា ខ្ញុំគោរពស្ដេចអញ្ចឹងគឺមានន័យមែនទែនពាក្យថាគោរពគឺយើងស្រឡាញ់តាំងពីរូបថតស្រឡាញ់តាំងពីទឹកចិត្តអានឹងគឺយើងគោរពដោយដោះចេញពីបេះដូងក៏ប៉ុន្តែមួយការគោរពការធ្វើធ្វើដោយបង្ខំធ្វើដោយគេគ្រាន់តែបញ្ជាហើយខ្លាចអំណាចរបស់គេធ្វើអានឹងមិនមែនហៅថាគោរពចេញពីបេះដូងទេខ្ញុំឧទាហរណ៍ឲ្យបងប្អូន ស្ដេចថៃអានេះមិនស្ដេចឥឡូវទេស្ដេចពីមុនដែលស្ដេចគាត់បានសគត់ទៅហើយនោះនៅប្រទេសញូហ្សេឡង់នេះប្រជាជនថៃដែលនៅប្រទេសញូហ្សេឡង់នេះគ្រប់ផ្ទះផ្ទះណាក៏មានរូបថតស្ដេចថៃដែរហើយមិនមែនគេមកបញ្ជាឲ្យថៃអ្នកឯងឲ្យតថៃយករូបថតស្ដេចថៃយកមកដាក់តាំងផ្ទះអត់ទេបងប្អូនគឺដោយសារអីគឺដោយសារបារមីរបស់ស្ដេចគេគឺមានអធិពល បាទហើយហេតុដូចម្ដេចបានជាបារមីរបស់ស្ដេចគេមានអធិបុលដោយសារស្ដេចរបស់គេគឺលះបង់ដើម្បីជាតិមាតុភូមិធ្វើអីដើម្បីប្រជាជន ធ្វើអីដើម្បីផលប្រយោជន៍ជាតិអានេះហើយដែលធ្វើឲ្យដួងចិត្តរបស់ ប្រជាជនគេស្រឡាញ់ហើយគេគោរពទោះបីគេស្លាប់ទៅហើយសគុតទៅហើយក៏ប្រជាជនគេនៅតែគោរពបូជា នៅតែគិតគូរនៅតែស្រឡាញ់ដោយសារអីអឺ នៅពេលដែលលោកមានវត្តមាននៅលើទឹកដីនេះ ទៅលើទឹកដីថៃគឺលោកបានកសាង លោកបានសាងអនុសាវរីយ៍លោកបានបន្សល់នៅស្នាដៃធ្វើឲ្យបុព្វបុរសថៃនឹងគឺគេគោរពគេស្រឡាញ់តែម្ដងបាទអានឹងដែលយើងមិនត្រូវធ្វើអីដោយការចាប់បខំស្អីហ្នឹងគឺយើងអត់អត់ត្រូវធ្វើបែបហ្នឹងទេបាទអានឹងសូមឲ្យបងប្អូនហ្នឹងគឺមេត្តា ធ្វើអីឲ្យទៅតាមឆន្ទៈអញ្ចឹងលោកម៉ៅកនិនដែលជាចៅហ្វាយខេតកពតហើយជាក្មួយរបស់លោកហ៊ុនសែនហើយរាល់ថ្ងៃនេះគឺលោកកំពុងតែអឺពង្រីកប្រជាប្រិយដោយលោកជាចៅហ្វាយខេតក៏ប៉ុន្តែ លោកយកតួនាទីតឡាការយកមកប្រើសឹងតែអស់បាត់ទៅហើយបាទ ហើយធ្វើឲ្យប្រជាជននឹងអ្នកខ្លះគាត់មិនចាប់អារម្មណ៍គាត់គិតថាដូចឃើញផុសផលដូចថាត្រឹមត្រូវណាស់តែតាមកាពិតមិនមែនទេបងប្អូនគ្រាន់តែនយោបាយប្រជាពិធទេបើសិនជាលោកម៉ៅថានិនគាត់មានឆន្ទៈល្អសម្រាប់ឲ្យប្រជាជនឲ្យច្បាប់ត្រឹមត្រូវគាត់ពង្រឹងតែអឺតុលាការទៅបាទពង្រឹងតែតុលាការពង្រឹងតែ អឺរដ្ឋអំណាចជាពិសេសនគរបាល ដែលនៅក្រៅមកបាទរបស់គាត់ធ្វើការឲ្យមានយុត្តិធម៌ទៅនេះហើយដែលជាអំពើល្អអ្វី ដែលជាល្អហ្នឹងគឺល្អទូទៅ នៅ ក្នុងខេត្តតែម្ដងតែប៉ុន្តែអត់ផងហ្នឹងគាត់ធ្វើឲ្យមានអំពើអយុត្តិធម៌មួយចំនួនហើយគាត់ប្រមូលអំពើអយុត្តិធម៌ហ្នឹងធ្វើយកមកកាត់ក្តី ដើម្បីឲ្យឃើញ ថាគាត់នឹងមានអំពើយុត្តិធម៌តែតាមការពិតអត់ទេនេះជានយោបាយប្រជាវិធិ នៅប្រទេសណាក៏ដោយគេមិនដែលធ្វើបែបហ្នឹងទេអត់មានទេអញ្ចឹងមានតែស្រុកខ្មែរយើងមួយហើយយើងឃើញ បើ នៅតាមខេត្តរាល់ថ្ងៃនេះ គឺច្បាយខេត្តគឺមានតែលោកម៉ៅថានិនមួយទេដែលធ្វើបែបហ្នឹងបាទបាទអានឹងសូមសង្ខេបប៉ុណ្្នឹងសោះបាទសូមអរគុណអរគុណបងបងសៅរ៉ាស៊ីអញ្ចឹងមានន័យថានៅក្នុងន័យនេះ មានន័យថាបងសៅរ៉ាស៊ីបានមានប្រសាសន៍ថា ហ៊ុនសែននឹងប្រងរំលាយរាជាបល្ល័ង្កនឹងតាំងពីយូរទៅហើយបើចង់បំបត្តិស្ដេចនឹងតាំងពីអឺនៅពេលដែលហ៊ុនសែនចុះសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ2005នៅពេលដែលអឺបកូនណាសេអនុមិនយល់ព្រមនៃការចុះហត្ថលេខាហ៊ុនសែនប្រងរំលាយរាជានិយមតាំងពីពេលនោះអញ្ចឹងមានន័យថាការ បំផុសបំផុលយករូបថតទៅដាក់នៅតាមសាលាដើម្បីជាការដឹងគុណនេះគឺជាការចង់ចង់បំបត្តិស្ដាច់គេហៅថាជាជាជាជាជាយុទ្ធនាការគឺយុទ្ធសាស្ត្ររបស់ហ៊ុនសែនចង់ខ្លាយខ្លួនរបស់ខ្លួននឹងខ្លាយទៅជាស្ដេចផែនដីតែម្ដងបាទអានឹងជារឿងមួយបងប្អូនឃើញហើយមួយ ជាយុទ្ធសាស្ត្ររបស់លោកហ៊ុនសែន មួយជាយុទ្ធសាស្ត្ររបស់អ្នកឯផ្អប់បាទហើយបងប្អូនមើលទៅអ្វីដែលមិនកើតឡើងខ្លាំងខ្លាអញ្ចឹងគេចាប់ផ្ដើមធ្វើយុទ្ធនាការហើយបាទជាក់ស្ដែងរឿងស្អីក៏ដោយនៅរបបផ្ដាច់ការអ្វីដែលយើងមើលទៅអតិពលវាមានការបាត់បង់ឬមួយក៏ការគោរពដែលចេញពីបេះដូង មិនសូវមាន អញ្ចឹងគេចាប់ផ្ដើមធ្វើយុទ្ធនាការដើម្បីឲ្យមានឧទាហរណ៍ប្រជាជននៅក្នុងខេត្តកពតរបស់លោកម៉ៅថានិន អ្វីដែលគាត់ឃើញប្រជាជនមិនបានចាប់ផ្លឹក យកចិត្តទុកដាក់ជាមួយនឹងរូបថតលោកហ៊ុនសែនហើយមិនបានគោរពខ្លាំងក្លាអញ្ចឹងធ្វើឲ្យលោកម៉ៅថានិនគាត់មានការភ័យព្រួយបាទអញ្ចឹងគាត់ចាប់ផ្ដើមប្រកួតប្រកាសគាត់ចាប់ផ្ដើមពង្រឹងអាបញ្ហាហ្នឹងឲ្យខ្លាំងមិនខុសអីពី ការបោះឆ្នោតបើសិនជាបោះឆ្នោតនៅក្នុងឃុំនឹងគណៈបកប្រជាជនត្រូវបរាជ័យចាញ់គណៈបកសង្គ្រោះជាតិឃុំនឹងគឺគេរៀបចំចាប់ផ្ដើមធ្វើស៊ីធ្វើស៊ីតាមវិធីណាទី1គេដឹកបើបើនៅទួលដែនគេមានតាហានគេដឹកតាហានឲ្យចូលមកបោះឆ្នោតនៅឃុំនឹងគេចោះឈ្មោះឲ្យគណៈបកគេនឹងអ្នកដែលធ្វើការតាហានឯហ្នឹងឲ្យបញ្ចុះឈ្មោះនៅក្នុង ឃុំនឹងឲ្យបានច្រើនដើម្បីបោះឆ្នោតឲ្យគណៈបកប្រជាជនហ្នឹងគេធ្វើតាមវិធីហ្នឹងទី2គឺច្បាយស្រុកអីខេតអីហ្នឹងគឺគេចោះទៅឃូសនាគេទៅចែកណយគេទៅចែកអីគេបុកឃុំនឹងឲ្យខ្លាំងអាឃុំផ្សេងទៀតគេអត់ខ្វល់ទេគឺគេវាយផ្ដាច់តែឃុំណាដែលយើងទទួលបានជោគជ័យអញ្ចឹងគេប្រឹងសម្បើមកហើយគេឃូសនាគេបកាច់បខូចអីអញ្ចឹងទៅឧទាហរណ៍ឥឡូវពីដើមមេឃុំនឹងគាត់ឈរមេឃុំ ឥឡូវហ្នឹងគាត់ឡើងមកស្រុកហើយឬមួយក៏មកខេត្តហើយអគេមិនមែនឡើងទេគេគ្រាន់តែមកជួយធ្វើការស្រុក ជួយធ្វើការខេត្តអីចឹងទៅហើយឃុំហ្នឹងគេឃោសនាអូកុំបោះឲ្យអ្នកហ្នឹងព្រោះអ្នកហ្នឹងបន្តិចទៅគេឡើងទៅខេត្តទៅអជាតិអីអស់ហើយគេមិនមែនធ្វើមេឃុំនឹងទៀតទេអាហ្នឹងសត្វតល្បិចដែលគេប្រើដើម្បីបោកប្រជាជនអញ្ចឹងយ៉ាងណាមិញក៏ដោយ ក្នុងរបបផ្ដាច់ការ លោកហ៊ុនសែននេះនៅពេលអ្វីដែលគាត់ចាប់ផ្ដើមធ្វើមានន័យថាអ្វីដែលគាត់កំពុងធ្វើនឹងវាកំពុងតែរង្គោះរង្គើយកំពុងតែបាត់បង់នៅអ្វីអតិពលដែលគាត់កំពុងតែសាររើនឹងមកអញ្ចឹងយើងមើលដល់អ្វីដែលគាត់ធ្វើនឹងគឺដោយសារបែបហ្នឹងអញ្ចឹងទី1ប្រជាជនយើងគាត់យល់អាធ្វើដែលមិនមែនចេញពីបេះដូងហ្នឹងអានឹងជារឿងមួយដែលពិបាកនឹងទទួលយកបាទទី2 ដោយប្អូនសុគន្ធអីខ្ញុំក៏បាន លើកឧទាហរណ៍ឲ្យឲ្យស្រាប់ហើយគឺ អំណាចរបស់ស្ដេចដែលតាំងពីសម្ដេចសេអនុនៅមានបជននៅឡើយ គឺលោកហ៊ុនសែនតែងតែគម្រាមកំហែងសពបែបសពយ៉ាងហើយគាត់តែងតែលើកតម្លៃដោយខ្លួនគាត់អីចឹងคล้ายទៅជាសម្ដេចហ៊ុនសែនคล้ายទៅជាងារសពបែបសពយ៉ាងហើយឥឡូវហ្នឹងនៅស្រុកខ្មែរ ងារវាច្រើនហួសហេតុលើសពីចំនួនដែលអឺសម័យសេអនុនៅមុនឆ្នាំ70ទៅទៀតបើងារគឺថាងាររកភ្លេចឥឡូវងារដែលយើងពិបាកនឹងហៅទៅទៀតអញ្ចឹងអានេះអ្វីដែលគាត់ធ្វើនឹងសិតសឹងតែជានយោបាយប្រជាពិធដ្ឋនយោបាយបោកប្រជាជនអញ្ចឹងបងប្អូនខ្មែរខ្ញុំជឿថាបងប្អូនខ្មែរបើទោះបីជាគាត់អឺ លើកឡើងទៀមទាឲ្យដាក់រូបថតអីសបែបសពយ៉ាងអញ្ចឹងក៏អត់ន័យសម្រាប់ប្រជាជនខ្មែរដែរបាទហ្នឹងសម្រាប់ខ្ញុំហើយបើអ្វីដែលគាត់ចង់ធ្វើឲ្យល្អណាសម្ដេចលោកសម្ដេចហ៊ុនសែនគ្រាន់តែកែប្រទេសឲ្យទៅជាលទ្ធិប្រជាធិបតេយ្យសេរីពហុបកគោរពសិទ្ធិមនុស្សគោរពអឺប្រជាធិបតេយ្យពិតប្រាកដគឺថាមិនបាច់ដាក់រូបថតក៏ប្រជាជនគោរពដែរ បាទយោបល់របស់ខ្ញុំបាទសូមអរគុណបាទអរគុណបងសាវរ៉ាស៊ីឥឡូវបែរទៅប្រទេសញូហ្សេឡង់វិញដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យហើយមាន ការអភិវឌ្ឍនិងជឿនលឿនទៀតផងឥឡូវបែរទៅលោកពូបងសាវរ៉ាស៊ីវិញថាតើនៅតាមសាលារៀននៃប្រទេសញូហ្សេឡង់ហ្នឹងគេមានបញ្ជាឲ្យដាក់រូបថតមេដឹកនាំដើម្បីជាការដឹងគុណ មេដឹកនាំដែលបានកសាងប្រទេសជាតិដែលបានធ្វើយកលុយជាតិទៅទៅកសាងសាលារៀនដាក់ឈ្មោះខ្លួនឯងឲ្យដឹងគុណមានដែរទេបាទនៅប្រទេសញូហ្សេឡង់អឺក្រោយពីសង្គ្រាមលើកលោកទី2ទៅប្រទេសញូហ្សេឡង់នេះគឺគ្រប់ស្ដេចអេលីសាបេត2បាទគឺស្ដេចអង់គ្លេស គឺដោយសារស្ដេចអង់គ្លេសនឹងហើយដែលមករកឃើញប្រទេសញូហ្សេឡង់មករកឃើញអូស្ត្រាលីអីហ្នឹងគឺដោយសារអង់គ្លេសព្រោះចំនួនដែលជាង100ឆ្នាំមុននៅពេលដែលប្រទេសអង់គ្លេសនឹងคล้ายទៅជាមហាអំណាចគឺគេបានចេញកប៉ាល់ហើយដើម្បីដើររកប្រទេសណាដែល អន់ខ្សោយនៅក្នុងលោក នេះអញ្ចឹងគេដើររកទៅគេឃើញញូហ្សេឡង់គេឃើញអូស្ត្រាលីគេឃើញកាណាដាអីអញ្ចឹងទៅ អញ្ចឹងគឺស្ដេចអង់គ្លេសហ្នឹងគឺគ្រប់គ្រងប្រទេសហ្នឹងតែប៉ុន្តែការគ្រប់គ្រងដោយប្រទេសញូហ្សេឡង់រាល់ថ្ងៃហ្នឹងគឺប្រទេសញូហ្សេឡង់មាននាយករដ្ឋមន្ត្រី ខ្លួនឯងក៏ប៉ុន្តែច្បាប់ដែលគេយកមកប្រើ គឺគេយកច្បាប់អង់គ្លេសយកមកប្រើបាទណាគេប្រើច្បាប់អង់គ្លេសគេគោរពស្ដេចអង់គ្លេសបាទក៏ប៉ុន្តែការគោរពស្ដេចរបស់អង់គ្លេសក៏ពិតមែនក៏ប៉ុន្តែបើខ្ញុំដើរមួយថ្ងៃចូលក្នុង ការិយាល័យគោលអីមិនដែលឃើញរូបថតស្ដេចអេលីសាបេតនៅតាមកន្លែងធ្វើការនៅតាមអីអត់មានទេបាទអត់មានតលតែសោះបាទបើគេមានគេមានរូបថតឧទាហរណ៍ដូចនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីបើនៅតាមនៅតាមតំណាងរាស្ត្រតំណាងអីគេឃើញមាននាយករដ្ឋមន្ត្រី របស់គណៈបកគេឧទាហរណ៍ថាគណៈបក Labor អញ្ចឹង នាយករដ្ឋមន្ត្រីគណៈបក Labor ហ្នឹងពីចំនួនមួយទៅចំនួនមួយហ្នឹងគឺពីឆ្នាំណាដល់ឆ្នាំណាគេមានតាំងបាទគេមានតាំងរូបថតអីចឹងទៅហើយបើនៅតាមសាលាគឺគេតាំងរូបថតនាយកសាលាពីចំនួនមុនបាទពីចំនួនមុនដោយថា50 60ឆ្នាំមុនដែលសាលាគេកើតឡើងមកហើយនាយកសាលាទី1នឹងឈ្មោះអីហើយរូបថតអីហ្នឹងគឺគេមានតាំងរបស់គេអញ្ចឹង តែឲ្យគេតាំងនាយករដ្ឋមន្ត្រីនាយកអីអត់មានទេបងប្អូនអត់មានតលតែសោះសូម្បីតែរូបស្ដេចអេលីសាបេត2នឹងអត់មានដែរក៏ប៉ុន្តែនៅ ប្រទេសញូហ្សេឡង់ឧទាហរណ៍ដូចអ្នកដែលធ្វើល្អអ្នកដែលជួយ volunteer អ្នកដែលធ្វើការបម្រើ សង្គមអីចឹងគេមានមេដៃគេមានគេមានអឺខាប់គេមានគេមានពានរង្វាន់ដែលគេឲ្យអ្នកហ្នឹងគឺ អន្តតំណាងរបស់ស្ដេចអេលីសាបេត2របស់ស្ដេចរបស់អង់គ្លេសដូចជាយើង ធ្វើការនៅក្នុងសមាគមធ្វើការដូចប៉ូលីសដែលគាត់អឺជាប៉ូលីសដែលខ្មែរយើងហៅអឺ hero អានឹងដូចជាអ្នកដែលឆ្នើមបាទវីរៈបរោះឆ្នើមធ្វើបាទវីរៈបរោះអីហ្នឹងបាទគឺគេបានទទួលមេដាយពីស្ដេចអេលីសាបេត2ហ្នឹងតាមរយៈគេហៅថា General Government របស់ ប្រទេសញូហ្សេឡង់ហ្នឹងគឺអាហ្នឹងគឺយើងឃើញមាន ហើយគេតាំងមេដៃគេហ្នឹងគឺមានសញ្ញាបត្រអីគេមានក៏ប៉ុន្តែរូបថតនយោបាយរដ្ឋមន្ត្រីរូបថតអីអត់មានទេបងប្អូនអត់មានតតែសោះបាទបាទបាទនៅតាមសាលានៅតាមអីអត់មានទេបាទបាទអញ្ចឹងមានន័យថាអឺអឺសាលាក៏ដូចជាកូនសិស្សសាលានយោសាលានៅអឺញូហ្សេឡង់ហ្នឹងអត់ដឹងគុណនយោរដ្ឋមន្ត្រីបាទគេ ថាគេថាមិនដឹងគុណគាត់ថាបាននាយករដ្ឋមន្ត្រីគាត់ធ្វើការគឺមានន័យថាដើម្បីខ្លួនយើងបោះឆ្នោតឲ្យប្រជាជនអឺគ្រប់គ្រងដើម្បីคลายជានាយករដ្ឋមន្ត្រីយើងធ្វើការ ដើម្បីបំរើឲ្យប្រជាជន មិនមែនមកគៀបសង្កត់មិនមែនមកធ្វើបាបមិនមែនមកយកអំណាចនិងយកមកគ្របដណ្ដប់នៅលើប្រជាជនអត់ទេបាទអត់មានទេអត់មានទេគឺយើងបំរើឲ្យប្រជាជនសូម្បីតែតំណាងរាស្ត្រ ដែលនៅតំបន់យើងហ្នឹង គឺរៀងរាល់អាទិត្យហ្នឹងគឺគាត់មកធ្វើការនៅក្នុងការិយាល័យគាត់យ៉ាងតិច2ថ្ងៃហើយ5ថ្ងៃ3ថ្ងៃទៀតគឺគាត់នៅអីធ្វើការនៅអីកន្លែង Parliament នៅកន្លែងសភាប៉ុន្តែ2ថ្ងៃហ្នឹងគឺគាត់មកធ្វើនៅមណ្ឌលដែលគាត់បោះឆ្នោតហ្នឹងគឺគាត់មកប្រចាំការនៅ ការិយាល័យគាត់នឹងតែម្ដងដើម្បីឲ្យរះនៅតំបន់ហ្នឹងគេត្រូវការ គេមានការអីគេរត់ឲ្យគាត់ជួយ គេពឹងគាត់បាទ អានឹងគឺគេធ្វើដើម្បីរៀសគេ គេមិនមែនធ្វើដើម្បីយកមុខមាត់ហើយឲ្យរៀសគេគោរពគេគោរពគេគោរពនៅក្នុងចិត្តបើអ្នកឯងធ្វើល្អដូចអ្នកស្រីចាស់សិនដាអឺនៅប្រទេសញូហ្សេឡង់ដែលជានាយករដ្ឋមន្ត្រីអឺស្រីក្មេងនៅប្រទេសញូហ្សេឡង់រាល់ថ្ងៃនេះគឺគាត់ធ្វើល្អដោយសារអីពេលដែលមកចំនួនកូវីដនេះកើតឡើង មករយៈដែលពិភពលោកគេឆ្លងទូទាំងពិភពលោកប្រទេសញូហ្សេឡង់អត់បាទអត់មានឆ្លងឆ្លងដំបូងមកប្រាវនឹងមានអ្នកកើតប្រហែលជា1000អ្នកជាងគឺក្រោយពីនឹង គឺគេសម្អាត បានស្អាតប្រហែលឆ្នាំមកអញ្ចឹងអានឹងដែលជាស្នាដៃគេដោយសារអីនាយករដ្ឋមន្ត្រីឆ្លៀសវៃហើយគេសហការជាមួយនឹងតំណាងរាស្ត្រគណៈបកគេគេធ្វើការបានជោគជ័យអានឹងហើយដែលជាស្នាដៃរបស់គេដែលជាការបំរើឲ្យប្រជាជនគេ ហើយរាល់ថ្ងៃនេះយ៉ាងនេះសូម្បីយើងកើតកូវីដគាត់តែដឹងថាកើតកូវីដយើងប្រាប់ទៅរដ្ឋគេរដ្ឋគេជួយយើង600ក្នុងពេលកើតកូវីដរយៈពេល1អាទិត្យហ្នឹង600ដុល្លារក្នុងម្នាក់អញ្ចឹងបើមកផ្ទះហ្នឹងកើត3នាក់អានឹងរដ្ឋគេឲ្យ1800អញ្ចឹងទៅអាហ្នឹងគឺអាហ្នឹងឯងដែលការដឹកនាំប្រទេសគេហ្នឹងគឺជឿនលឿនហើយល្អបែបហ្នឹងដោយសារគេយើងមើលឃើញបែបហ្នឹងគឺយើងគោរពយើងស្រឡាញ់គេហើយយើងបោះឆ្នោតឲ្យគេគឺតាមរយៈស្នាដៃដែលគេបញ្ចេញល្អ អាក្រក់មកឲ្យយើងឃើញបាទបាទអញ្ចឹងយើងគោរពតែយើងគោរពពីស្នាដៃនៃទួលនីតិរបស់គាត់ដែលគាត់ធ្វើល្អហើយបើសិនជានាយករដ្ឋមន្ត្រីនឹងដឹកនាំប្រទេសទៅវាមិនកើតវាមិនល្អបានតែអាណត្តិនឹងអាណត្តិក្រោយគឺគេបោះឆ្នោតលែងគេលែងបោះឆ្នោតឲ្យហើយអញ្ចឹងនាយករដ្ឋមន្ត្រីនឹងគាត់ធ្លាក់បាទអានឹងហើយស្រុកនេះគេអត់មានគម្រាមកំហែងទេបោះឆ្នោតនឹងគឺគណៈកម្មការបោះឆ្នោតគេនឹងគឺជាគណៈកម្មការឯកជនទៅទៀតវាមិនមែនបោះរដ្ឋផង ក្រុមហ៊ុនឯកជន តែគេគ្រប់គ្រងខាងការបោះឆ្នោតហ្នឹងហើយរដ្ឋគេទទួលស្គាល់រដ្ឋគេទុកចិត្តហើយគណៈកម្មការគេគឺត្រឹមត្រូវយុត្តិធម៌100%បាទអរគុណបាទអរគុណបងសៅរ៉ាស៊ីអញ្ចឹងមានន័យថាកដោបសេចក្តីមកវិញ មានន័យថាការបញ្ជាទៅឲ្យនាយកសាលាទិញរូបថតហ៊ុនសែនទៅ តាំង ដើម្បីជាការដឹងគុណនេះគឺជាការនយោបាយវិជាពិធដ្ឋផង គឺជាការលើកខ្លួនឯងជំនួសស្ដេចផងហើយអញ្ចឹងបើបើបើបើបើបែបនេះថាតើនាយកសាលាគួរតែធ្វើតាមអឺអឺអឺចង្វាយខេតកម្ពុជាដែលត្រូវជាក្មួយភាសាហ៊ុនសែនឬមួយក៏ធ្វើតាមបាវចនារបស់ព្រះមហាក្សត្រដែលជាតិរបស់យើងតែម្ដងបានរាល់ថ្ងៃនេះច្បាប់នៅស្រុកខ្មែរគេហៅថានីតិមាត់ វាមិនមែននីតិរដ្ឋបាទអញ្ចឹងបើច្បាយខេតគាត់អឺបញ្ជាប៉ុណ្្នឹងហើយណាតាកូនសមោចនាយកសាលាហ្នឹងក៏គាត់ត្រូវតែទិញដែរប្រហែលមិនត្រឹមតែទិញដាក់នៅតាមតែកន្លែងការិយាល័យរបស់សាលាទេបែបទិញដាក់គ្រប់ថ្នាក់ទៀតបាទហើយបងប្អូនពិចារណាមើលរូបថត ដែលយកទៅដាក់ឥឡូវយើងមើលសាលារាប់ម៉ឺនរាប់សែនរាប់ រាប់សែនបន្ទប់មិនមែនជារឿងចៃដន្យទេបើមកកតុបដាក់តែរូបថតមួយមកទូទាំងប្រទេសខ្មែរហើយរូបថតមួយណាបើខ្ញុំគិតប្រហែលជាមិនក្រោម10000លុយខ្មែរទេបាទព្រោះធម្មតារូបថតហើយវាមាន frame ជុំវិញអីហ្នឹងហើយយើងមិនមែនតាំងអារូបថតអីកញិកញ្ញក់តូចតាចណាបាទនាយករដ្ឋត្រីឲ្យធ្វើរូបថតធំហើយអញ្ចឹង អញ្ចឹងយើងគិតមកយ៉ាងតិចបំផុតក៏10000ទៅ20000លុយខ្មែរដែរបើសិនជាយើងគិតពីតម្លៃក្នុងរូបថតមួយស្លឹកមួយផ្ទាំងដែលយកទៅតាំងនឹងណាថា20000ទៅចុះ5ដុល្លារហើយប្រមាណសែនកតុបមកស្រុកខ្មែរព្រោះពេលដែលធ្វើនេះខ្ញុំមើលទៅវាមិនមែនតែខេត្តកពតទេហើយតែកាលណាខេត្តកពតធ្វើហើយនឹងខេត្តផ្សេងផ្សេងហ្នឹងដើម្បីចង់បាន អតិពលចង់បានលៀបសការៈចង់បានការសរសើរឲ្យវាល្អហ្នឹងវាត្រូវតែធ្វើទូទាំងប្រទេសហើយបាទអញ្ចឹងបើប្រទេសខ្មែរបងប្អូនមើលចំណាយលុយប្រមាណលានដុល្លារដែលយកទៅកវែងចោលអត់បានការបាទបងប្អូនពិចារណាអញ្ចឹងអ្វីដែលជួអ្វីដែលលើកលើកលើកជើង តែលើកឲ្យផុតជើង វាមិនជាការមួយល្អទេ គឺធ្វើអីវាធ្វើឲ្យចំណេញដើម្បីជាតិ ហើយបើសិនជាយើងយកលុយរាប់លានដុល្លារហ្នឹងយកទៅជួយប្រជាជនយើងដែលកំពុងតែអត់ឃ្លានតាក់ទងជាមួយកូវីដហ្នឹងថាតើគាត់បានប្រមាណគ្រួសារបាទអាហ្នឹងសូមឲ្យអស់លោកមេត្តាកុំឲ្យលើកជើងពេកតែលើកជើងពេកវាផុតជើងតែវាផុតជើងហើយវាអស់ខ្យល់វាអត់មានអីនៅជាប់ដីទៀតទេអញ្ចឹងលើកផុតហើយអញ្ចឹងគ្រោះថ្នាក់មែនតើបាទអញ្ចឹងសូមឲ្យបងប្អូន ជាពិសេសថ្នាក់ដឹកនាំមួយចំនួនអឺខ្ញុំមិនមែនទៅអឺអឺរិះគន់អីខ្លាំងខ្លាទេក៏ប៉ុន្តែសូមឲ្យអស់លោក ពិចារណាតកតងជាមួយនឹងរូបថត ដែលយកទៅដាក់តាតាំងនេះហើយដូចខ្ញុំបានលើកអញ្ចឹងបើសិនជាបងប្អូន ពិតជាគ្រប់លោកហ៊ុនសែនដែលជានាយករដ្ឋមន្ត្រីមែនពិត គ្រប់ឲ្យចេញ ពីក្នុងបេះដូង សឹងមិនបាច់ដាក់រូបថតទេសុំតឲ្យលោកហ៊ុនសែនធ្វើអ្វីដែលកម្មីប៉ះពាល់ជាមួយនឹងអារម្មណ៍ធ្វើបាបប្រជាជនទៅ អានឹងគឺការគោរពស្រឡាញ់របស់គាត់មិនមែនតែប្រជាជននៅក្នុងស្រុកទេសូម្បីតែខ្ញុំ ដែលនៅខាងក្រៅក៏ខ្ញុំត្រូវការគោរពស្រឡាញ់គាត់ដែរដោយសារអ្វីដែលគាត់ធ្វើឲ្យប្រទេសជឿនលឿនកែរបបឲ្យទៅជាប្រជាធិបតេយ្យពិតប្រាកដមានគេហៅថាសេរីភាព ក្នុងការ បញ្ចេញយោបល់ ក្នុងការចូលរួមធ្វើនយោបាយសពបែបសពយ៉ាងអានេះហើយដែលហៅថា ប្រជាធិបតេយ្យហើយប្រជាជនពិតជាពេញចិត្តពេញថ្លើមអញ្ចឹងរូបថតរបស់លោកហ៊ុនសែននៅក្នុងបេះដូងរបស់ប្រជាជនអានឹង17លានអ្នកគឺមាននៅក្នុងបេះដូងហើយបើសិនជារូបថតគ្រាន់តែតាំងនៅអញ្ចាំងដើម្បីប្រអួតគេ ដើម្បីបង្ហាញពីស្នាដៃគ្មានន័យសម្រាប់ជីវិតលោកហ៊ុនសែនទេ បាទអញ្ចឹងអ្វីដែលជាអំពើល្អរបស់លោកចុងក្រោយនៃជីវិតរបស់លោក លោកកែប្រទេសនឹងឲ្យទៅជាប្រទេសដែលដឹកនាំលទ្ធិប្រជាធិបតេយ្យសេរីពហុបកពិតប្រកបឥតខ្លាំងខ្លាយអានឹងឯងដែលខ្មែរចង់បាន បាទសូមអរគុណបាទអរគុណហើយបងសៅរ៉ាស៊ីឥឡូវនេះដោយសារពេលវេលាយើងក៏ខាច់មែនទែនឥឡូវយើងចូលប្រធានបទទី2តែម្ដងបាទប្រធានបទទី2របស់យើងតើតើហេតុអ្វីបានជាហ៊ុនសែនដាក់បញ្ជា ទៅមន្ត្រីកងកម្លាំងបដាអាវុធទាំងអស់កុំកុំញញើតកំតិចអ្នកដែលចង់បំផ្លាញសន្តិភាពឥឡូវបែរទៅ បងសៅរាស៊ីពាក្យដែលហ៊ុនសែនគំរាមនេះកំតិចទាំងដែលគេគេហៅថាពីលើរហូតដល់ក្រោមហើយជីកស្មៅជីកទាំងរឹសដែលជាភាសាពលពតផងនោះប្រើជាញឹកញាប់ណាស់មកហើយតែហេតុអ្វីបាននៅដំណាក់កាលចុងក្រោយនេះនៅពេលដែលហ៊ុនសែន ត្រូវទនកម្មផងហើយ មិនបានមកចូលរួមក្នុងការ ប្រជុំអាស៊ាន ដែលខ្លួនជាមេដឹកនាំអាស៊ានផងនោះបានជាប្រើជាភាសាគេហៅថា ប្រមាថគំរាមកំហែងបែបនេះនៅពេលកលតិស័កនេះបាទបងប្អូនមើលការគំរាមកំហែងទៅវិញ ថាតើរាល់ថ្ងៃគណៈបពប្រឆាំងណាដែលមានអតិពលទៅធ្វើឲ្យរបបលោកហ៊ុនសែននឹងដួលរលំតាមរយៈមិនមែនការបោះឆ្នោតបាទវាអត់មានបាទវាអត់មានតលតែសោះហើយរាល់ថ្ងៃនេះ ដែលការគម្រាមការកំហែងនេះបងប្អូនមើលគឺគាត់គម្រាមទៅអ្នកណាឧទាហរណ៍គម្រាមកំតិចពាក្យថាកំតិចបានន័យថាត្រូវការ វាយប្រហារបាញ់បោះបាទថាតើអ្នកណាដែលដែលមានកម្លាំងដើម្បីទប់ទល់ជាមួយលោកហ៊ុនសែនអត់មានទេសម្រាប់គណៈបកប្រឆាំងអត់មានតតែសោះរាល់ថ្ងៃគណៈបកប្រឆាំងបើកាលតែគណៈបកសង្គ្រោះជាតិនៅមាននៅ ដែលលោកហ៊ុនសែនមិនទាន់រំលាយកម្លាំងរបស់គណៈបកសង្គ្រោះជាតិគឺមហាជនទូទាំងប្រទេសហើយទូទាំងពិភពលោកមហាជនគ្រប់គ្រងកម្លាំងរបស់គណៈបកមួយចំនួនទៀតក៏កើតចេញពីមហាជន អញ្ចឹងមាន តែកម្លាំងរបស់គណៈបកប្រជាជនទេ ដែល មានទាំងកម្លាំងសភាវុធមានទាំងកម្លាំងមហាជនក៏ប៉ុន្តែកម្លាំងមហាជនមួយរយៈនេះគឺដោយសារគាត់ឃើញនៅអ្វីដែលលោកហ៊ុនសែនធ្វើមិនសុក្រិតយុតិធម៌កម្លាំងមហាជន គឺមានភាពចុកខ្សោយអាការចុកខ្សោយនេះឲ្យធ្វើឲ្យលោកហ៊ុនសែនក្តៅកាហាយការចុកខ្សោយនេះឲ្យដែលលោកហ៊ុនសែនមានការភ័យខ្លាចហើយគាត់ខ្លាចនឹងខ្លាចអ្នកណា គឺខ្លាចកម្លាំងរបស់គណៈបកប្រជាជននឹងឯងដែលគេលែងសบายចិត្តជាមួយគាត់ជាក់ស្ដែងប្រហែលថ្ងៃដែលគាត់គម្រាមតាក់ទងរឿងឲ្យមន្ត្រីរាជការគុំញញើតដៃនៅការកំតិចនៅអ្នកដែលចង់បំផ្លាញសន្តិភាពអីអ្នកណាអ្នកចង់កំតិចបាទគឺប្រជាជនខ្មែរដែលរស់នៅលើក្នុងទឹកដីខ្មែរហើយជាពិសេសគឺ អស់លោកដែលមានអំណាចកាន់អំណាចជាមួយលោកហ៊ុនសែននឹងឯងគេឃើញអ្វីដែលលោកហ៊ុនសែនធ្វើវាអាក្រក់ពេកហើយនៅពេលដែលគាត់ចាស់បាត់បង់នៅកាយសម្បទានឬមួយក៏គាត់គេហៅថាចូលរីថាយឬមួយក៏គាត់ចាស់ស្លាប់ទៅអ្នកណាដែលរស់នៅក្នុងប្រទេសហើយបន្តវេនពីពួកគាត់ គឺកូនចៅចំនួនក្រោយរបស់ពួកគាត់នឹងឯងហើយបើប្រទេសមានប្រជាធិបតេយ្យពិតប្រាកដ អានឹងកូនចៅខ្មែរចំនួនក្រោយតែជាអ្នកបន្តវេនតែប៉ុន្តែដោយសារលោកហ៊ុនសែនពុករលួយដល់ឆ្អឹងហើយផ្ដល់វត្តមានទៅឲ្យអឺប្រជាជនវៀតណាមនៅខាងក្រៅទៀតអញ្ចឹងអ្វីដែលគាត់ធ្វើគឺដើម្បីបន្តវេនរបស់ពួកគាត់ហើយ អស់លោកដែលមួយចំនួនដែលគាត់នៅក្នុងគណៈបកប្រជាជនដែលគាត់មើលឃើញអំពើលោកហ៊ុនសែនធ្វើអាក្រក់នេះហើយដែលគាត់មិនពេញចិត្តអញ្ចឹងអ្វីដែលលោកហ៊ុនសែនបាននិយាយគឺគាត់គម្រាមផ្ទៃក្នុងរបស់គាត់គាត់អត់មានគម្រាមអ្នកណាក្រៅពីផ្ទៃក្នុងរបស់គាត់ទេបងប្អូនបាទអញ្ចឹងការគម្រាមដែលបំផ្លាញសន្តិភាពដែលគាត់ថានេះ ដោយសារអីដោយសារសន្តិភាពដែលកើតឡើងរាល់ថ្ងៃគឺសន្តិភាពជើងមុខបាទសន្តិភាពតែគ្រួសារគាត់ សន្តិភាពតែបាក់ពួកនិងអាយ៉ងរបស់គាត់ រីឯប្រជាជនទូទៅគាត់អត់មានសន្តិភាពតកតងនឹងការដេញដីធ្លីតកតងនឹងការរំលោភសិទ្ធិបញ្ចេញមតិការរំលោភការអឺអឺធ្វើអាជីវកម្មសពបែបសពយ៉ាងគឺក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំរបស់លោកហ៊ុនសែនទាំងអស់បាទអានេះហើយដែលគាត់មានការព្រួយបារម្ភគាត់ឈឺចាប់ ហើយជាពិសេសទៅទៀតហ្នឹងគឺថ្នាក់ដឹកនាំរបស់គណៈបកប្រជាជននឹងបងប្អូនក៏លេចមើលឲ្យជ្រៅបាទពួកគាត់មួយចំនួនគាត់ស្រឡាញ់ជាតិមិនមែនគាត់ក្បត់ជាតិទាំងអស់ហើយគាត់ស្រឡាញ់ជាតិដោយសារអីគាត់កើតនៅលើទឹកដីខ្មែរគាត់មានអំណាចនៅលើទឹកដីខ្មែរកូនរបស់គាត់មិនអាចចេញទៅក្រៅចៅរបស់គាត់មិនអាចទៅទិញសញ្ជាតិលួចទិញសញ្ជាតិនៅខាងក្រៅបានគាត់នៅតែក្នុងប្រទេស អញ្ចឹងនៅពេលដែលគាត់បាត់បង់កាយសម្បទាននៅគេគាត់ចូលវិវត្តដោយប្រការណាមួយ អ្នកណាអ្នកចេញមុខមកទទួលខុសត្រូវនៅក្នុងគ្រួសារគាត់បាទគឺទូទៅគឺជាតិអញ្ចឹងអានឹងហើយដែលគាត់មានការព្រួយបារម្ភអញ្ចឹងហើយបើសិនជាថ្ងៃក្រោយជាតិបាត់បង់ប្រជាជនបាត់បង់មិនមែនបាត់បង់តែអឺអ្នកណាទេគឺបាត់បង់ទាំងគ្រួសារអស់លោកនោះទៀត ចឹងហើយបានគាត់អ្នកស្រឡាញ់ជាតិគាត់មានការព្រួយ បារម្ភពីបញ្ហាហ្នឹងបាទអញ្ចឹងគាត់ទទូចហើយគាត់សំណើដដែលដដែលហ្នឹងគឺថាចង់ឲ្យរដ្ឋាភិបាលនឹងមានកែតម្រង់ហើយដោយថាការដាក់បញ្ជាការធ្វើអីហ្នឹងឲ្យទៅតាម ច្បាប់ទៅហើយបើមិនអញ្ចឹងទេគឺថានៅក្នុងផ្ទៃក្នុងរបស់គាត់ហ្នឹងគឺមានការរង្គោះរង្គើយ ហើយដូចខ្ញុំបានលើកអញ្ចឹងនៅផ្ទៃក្នុងរបស់លោកហ៊ុនសែនរាល់ថ្ងៃគឺគាត់មានការព្រួយបារម្ភតាក់ទងនឹងយោធាដូចយោធាដែលខ្ញុំបានលើកអញ្ចឹងយោធារាល់ថ្ងៃនេះគឺមាន3ផ្នែកនៅក្នុងគណៈបព្វជិជនហ្នឹងគឺទី1យោធាក្រោមការគ្រប់គ្រងរបស់កូនរបស់គាត់ផ្ទាល់ហ៊ុនម៉ាណែតទី2គឺក្រោមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោកតាទាបាញ់និងទី3ក្រោមយោធារបស់យួន ដែលបានបង្កប់នៅលើទឹកដីកម្ពុជាហើយយោធានេះហើយដែលគ្រោះថ្នាក់សម្រាប់ជាតិយើងគឺយោធា នេះហើយដែលអាចគម្រាមកំហែងលោកហ៊ុនសែនតាមរយៈអីគឺយើងមើលឥឡូវមករយៈនេះគឺគាត់បង្កើតគណៈកម្មការស្អីហ្នឹងគឺមានអឺកូនគាត់អីនៅក្នុងនឹងទាំងអស់ហើយហ្នឹងគឺដោយសារគាត់មាន ការភ័យព្រួយនឹងឯងបាទអញ្ចឹងយោធា អឺទាំងអស់នឹងដែលលោកហ៊ុនសែនអត់ទុកចិត្តគឺតាក់ទងជាមួយយោធាវៀតណាមរាល់ថ្ងៃនេះយើងមើលការរង្គោះរង្គើរវាងលោកហ៊ុនសែនជាមួយនឹងប្រធាននាយកបដីវៀតណាមនៅពេលដែលប្រធាននាយកបដីវៀតណាមមកអឺលេងស្រុកយើង មុននឹងលោកហ៊ុនសែនទៅភូមាអីហ្នឹងគឺសិតសឹងតែជាការរង្គោះរង្គើមួយដែលគ្រោះថ្នាក់សម្រាប់ជាតិធ្វើឲ្យលោកហ៊ុនសែនមានការក្តៅក្រហាយតាក់ទងជាមួយនឹង សម្លេងអ្នកប្រជាធិបតេយ្យនៅក្នុងគណៈបកគាត់ឬមួយក៏សម្លេងដែលពួកគាត់បញ្ចេញមកក្នុងការដោះស្រាយអីមួយគឺគាត់មានការព្រួយបារម្ភចឹងហើយបានគាត់ឲ្យវិហានរបស់គាត់នឹងគឺថាក្នុងកលតិសៈណាក៏ដោយ គឺគាត់ត្រូវតែកំតិចអ្នកណាដែលប្រឆាំងនៅគោលនយោបាយរបស់គាត់ បាទអានឹងសូមឲ្យបងប្អូនយល់ពីបញ្ហានេះសូមអរគុណចឹង បងបងសៅរស៊ីក្នុងន័យនេះមានន័យថាការគម្រាមរបស់ហ៊ុនសែនពីមុនរហូតដល់ឥឡូវនេះមិនមែនជាការគម្រាមទៅលើប្រជាពលរដ្ឋទេ គឺជាការគម្រាមទៅលើផ្ទៃក្នុងរបស់ខ្លួនព្រោះថាប្រជាពលរដ្ឋគឺអត់មានអាវុធយុទ្ធភណ្ឌអ្វីដើម្បីទៅតតាំងជាមួយហ៊ុនសែនទេ មាន តែក្រមបកពួកហ៊ុនសែនតែប៉ុណ្ណោះដែលអាចមានឱកាសហើយនឹងលទ្ធភាពក្នុងការតទល់និងតបតប្រើប្រដាប់អាវុធ តទល់ជាមួយហ៊ុនសែនវិញអញ្ចឹងមានន័យថាការគម្រាមនេះមិនមែនជាការគម្រាមទៅលើប្រជាពលរដ្ឋទូទៅទេ គឺជាការគម្រាមទៅលើផ្ទៃក្នុងរបស់ខ្លួនវិញទេបាទណានឹងខ្ញុំមើលទៅជារឿងពិតបងប្អូនបាទឥឡូវខ្ញុំឧទាហរណ៍ឲ្យមួយឲ្យបងប្អូនពិចារណានៅពេលដែលលោកប្រធានសំរងស៊ី9វិច្ឆិកាឆ្នាំ2019ដែលលោកនឹងឈានចូលទៅស្រុកខ្មែរដោយរបបលោកហ៊ុនសែននឹងតឡាការរបបលោកហ៊ុនសែននឹងបានប្រកាសឲ្យលោកសំរងស៊ីនឹងចូលស្រុកដើម្បីទៅទទួល ទុះនៅស្រុកខ្មែរបាទអញ្ចឹងនៅពេលដែលអឺលោកសំរងស៊ីនឹងធ្វើដំណើរនៅ2019ហ្នឹងបែរទៅជាលោកហ៊ុនសែនដំបងបើកឱកាសប្រាប់ជើងយន្តហោះឲ្យបើកជើងយន្តហោះឲ្យអ្នកស្នេហាជាតិចូលស្រុកគាត់គាត់លើកឲ្យអ្នកស្នេហាជាតិចូលស្រុកព្រោះគាត់ចង់ចាប់លោកប្រធានសំរងស៊ីយូរហើយ អញ្ចឹងពេលលោកប្រធានសំរងស៊ីចូលស្រុកធ្វើឲ្យគាត់ដើររអស់ប្រទេសជាក្រានងះគឺងាយសម្រាប់គាត់ ក្នុងការចាប់ត្រឹមត្រូវ ពេលគាត់ប្រកាសគឺល្អអញ្ចឹងលោកប្រធានសំរងស៊ីគាត់ស្ម័គ្រចិត្តចូលទៅឲ្យលោកហ៊ុនសែនចាប់បាទក៏ប៉ុន្តែពេលដែលចូលទៅ បែរទៅ ជាលោកហ៊ុនសែនបិទជើងយន្តហោះអត់ឲ្យជើងយន្តហោះណាដឹកកុំសូមបីតាសំរងស៊ីតាសកម្មជនថ្នាក់ដឹកនាំគណៈបកសង្គមជាតិនៅក្រៅប្រទេស ក៏គ្មានសិទ្ធិឡើងកប៉ាល់ហោះដែរបាទណាអាចឡើងបានត្រូវទៅប្រទេសថៃតែចូលនៅប្រទេសខ្មែរដោយពួកខ្ញុំទៅដល់នៅមាត់ទ្វារច្រកប៉ោយប៉ែតវាយតែវីសាគេអត់ឲ្យវាយគេអត់វាយឲ្យយើងដែរហើយស្រីម្នាក់នៅសហរដ្ឋអាមេរិកគាត់មានម្ដាយនៅបាត់ដំបងគាត់វាយវីសាពីថៃចូលទៅដល់វីសានៅប្រទេសខ្មែរអានគរបាលខ្មែរយើងអត់ព្រមវាយវីសាឲ្យគាត់ បញ្ជូនគាត់ត្រឡប់មកប្រទេសថៃវិញយើងគិតមើលអ្វីដែលលោកហ៊ុនសែនគាត់ស្រែកគឺហាក់បីដូចជាក្អេងកាងធំដុំហ៎ក៏ប៉ុន្តែដល់ភាពពិតគាត់ខ្លាចសូម្បីតាកូនចៅលោកប្រធានសំរាសីក៏ខ្លាចដែរកំថាលោកប្រធានសំរាសីគាត់ខ្លាចដល់កូនចៅអញ្ចឹងគាត់គំរាមកំហែងបើកឲ្យសំរាសីចូលតែគាត់ថាចូលមកមានកំភ្លើងយន្តបាទ ហើយលោកប្រធានសំរងស៊ីទៅដៃទៅទេគាត់ថាមានកំភ្លើងយន្តដែលគេតាំងនៅក្នុងត្រង់សេបាទអានឹងមានន័យថាម៉េចលោកប្រធានទៅបើសិនជាចង់ចាប់គាត់ចាំបាច់យកកំភ្លើងយន្តនេះមកធ្វើអីគាត់ណាដៃទៅទេអង្គរៈគាត់អតាហ៊ានប្រមាណអ្នកហ្នឹងមកចាប់លោកប្រធានសំរងស៊ីគឺបានតែមានអ្នកណាហ៊ានគាត់ខាំងពួកក្នុងនាមឯងយកអំណាចក្នុងនាមយោធានគរបាលយកមកប្រើឲ្យយើងមាន សិទ្ធអីដែលទៅប្រឆាំងជាមួយនឹង រដ្ឋអំណាចអញ្ចឹងយើងអត់មានទេអញ្ចឹងអាហ្នឹងហើយដែលដែលយើងមើលទៅគឺយើងឃើញថាលោកហ៊ុនសែនគាត់ថាតមាត់បាទគាត់ថាតមាត់ដល់គាត់ថាតមាត់ហើយទីបំផុតគាត់បញ្ជាឲ្យយោធាយាមនៅតាមព្រំប្រទល់ហើយយោធាដែលយាមនៅតាមព្រំប្រទល់ថៃចំនួនហ្នឹងតលតយោធាដែលលោកហ៊ុនសែនទុកចិត្ត យោធាដែលលោកហ៊ុនសែនអត់ទុកចិត្តបែរទៅជាប្រកាសបង្កើតព្រឹត្តិការណ៍មួយនៅច្រកព្រំប្រទល់ឡាវដែលថាឡាវនឹងកិលព្រំប្រទល់អីចូលមកហើយគាត់ដកយោធាដែលនៅ ព្រំប្រទល់ថៃនឹងដោយសារអីគាត់ព្រួយបារម្ភពីយោធា ដែលនៅព្រំប្រទល់ថៃនឹងខ្លាចយោធានឹងក្បត់ជាមួយនឹងគាត់ហើយពេលលោកប្រធានសំរងស៊ីមកដល់ប្រទេសថៃយោធានឹង បែរកណ្ដុងមកក្នុងវិញ អានឹងគាត់គ្រោះថ្នាក់អញ្ចឹងគាត់ដកយោធាណាដែលគាត់អត់ទុកចិត្តយកមកឲ្យឈរជើងនៅព្រំប្រទល់ឡាវឥឡូវនឹងសួរយោធានឹងត្រឡប់ទៅវិញឯងអត់ទេនៅទីនឹងដកដែរអានឹងជាយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនដែលគាត់មាន ការព្រួយបារម្ភឥឡូវនេះមកដល់ពេលនេះគាត់ឲ្យមន្ត្រីយោធាណាគឺប្រឆាំងកុំខ្លាច និងការបង្ក្រាបមានន័យថាគាត់បើកឲ្យកាន់ដាវអាញាសឹករបស់គាត់ដើម្បីគាត់បង្ក្រាបអ្នកណាក៏ដោយ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា បាទរាល់ថ្ងៃអ្នកណាដែលចង់បំផ្លាញក្នុងក្នុងនេះនេះមិនមែនបង្ក្រាបទេ គឺកំទេចបាទពាក្យថាកំទេចនេះគឺគឺគឺគឺគឺប្រើអាវុធនឹងទៅសម្លាប់មនុស្សបាទបាទត្រឹមត្រូវអានឹងបង្ក្រាបកំទេចនឹងវាវា វាពីវាវាកំតិចនឹងវាធន់ជាងមកក្រាបបាទតាមពិតទៅណាបាទហើយគាត់ហ៊ានប្រើពាក្យឲ្យកំតិចបងប្អូនមានន័យថាម៉េចហើយរាល់ថ្ងៃឥឡូវបងប្អូនយើងមើលគណៈបកប្រឆាំងសូម្បីតែគណៈបកភ្លើងទៀនរាល់ថ្ងៃដែលគាត់ផលទូទាំងប្រទេសប្រជាជនគ្រប់គ្រងសកម្មជនចូលរួមផលផ្អើលទូទាំងប្រទេសបាទតើតើលោកហ៊ុនសែន គណៈបកភ្លើងទៀននោះគាត់មានអីគាត់ដៃតទេ មានតែកម្លាំងមហាជនទេដែលគ្រប់គ្រងពួកគាត់បាទដែលគ្រប់គ្រងគណៈបករឿងអីដែលលោកហ៊ុនសែនប្រើអាវុធទៅកំទេចពួកគាត់ដែលគាត់ដៃទទេបាទគាត់គម្រាមអ្នកណាគាត់ទី1បើគាត់បង្ក្រាបមួយរយៈកន្លង ទៅគាត់បង្ក្រាបឧទាហរណ៍ដូចនៅណែ Naga ហើយបុគ្គលិក Naga គាត់កំពុងតែបង្ក្រាប បាទគាត់មិនទាន់កំតិចទេក៏ប៉ុន្តែគាត់ប្រកាសថាកំតិច អានឹងមានន័យថា នៅក្នុងផ្ទៃក្នុងរបស់គាត់នឹងកំពុងតែមាន ការរំជើបរំជួលហើយអញ្ចឹងគាត់ត្រូវប្រកាសបែបនឹងដើម្បីឲ្យ គ្នាគាត់នឹងអន់ត្រឡប់ទៅវិញអ្នកដែលចង់តវ៉ាអ្នកដែលចង់រើបំរាស់ហ្នឹងអញ្ចឹងសូមឲ្យបងប្អូនយល់ពីបញ្ហាហ្នឹងគឺអ្វីដែលលោកហ៊ុនសែនកំពុងតែ យុទ្ធនាការហ្នឹងគឺមានន័យថាគាត់កំពុងតែមានការភ័យព្រួយ ហើយបើយើង មើលទៅអាការភ័យព្រួយហ្នឹងអឺអឺគឺគឺគាត់ភ័យភ័យភ័យព្រួយខ្លួនគាត់ទេគាត់មិនមែនមានគណៈបកប្រឆាំងណាទៅងើបចេញមុខអីទៅធ្វើដើម្បីឲ្យរបបគាត់នឹងបដូរផ្លាស់តាមរយៈក្រៅពីការបោះឆ្នោតទេហើយគោលការណ៍របស់គណៈបកប្រឆាំងយើងសូម្បីកាលគណៈបកសង្គ្រោះជាតិនឹង អ្វីដែលយើងចង់បដូរផ្លាស់ប្រទេសហ្នឹងគឺចង់បដូរផ្លាស់តាម អហិង្សាគឺតាមការបោះឆ្នោតនឹងឯងបាទអញ្ចឹងអ្វីដែលលោកហ៊ុនសែនគាត់គម្រាមប្រហែលថ្ងៃនេះគឺមិនមែន ក្នុងន័យបោះឆ្នោតទេគឺគាត់ក្នុងន័យមានការផ្ទុះអ្វីមួយនៅក្នុងផ្ទៃក្នុងនៅក្នុងស្រុកខ្មែរដែលគាត់មានការព្រួយបារម្ភសូមអរគុណបាទបាទអរគុណបងបងសៅរ៉ាស៊ីអឺបើយើងកលេចពីការគម្រាមកំហែង មិនមែនជាការគម្រាម ធម្មតាទេគឺជាការគម្រាមរហូតដល់កំតិចរហូតដល់ប្រមាថដល់អាយុជីវិតប្រជាពលរដ្ឋទៀតការការប្រមាថការគម្រាមកំហែងបែបនេះ វាអាចចូល ក្នុងបទល្មើសព្រហ្មទណ្ឌដែលតឡាការ អន្តរជាតិក្រតកម្មអន្តរជាតិកំពុងតែ ដំណើរការក៏ដូចជាកំពុងតែចាត់ការដែរទេ បាទបងសៅរស៊ីបាទអឺសម្ដីរបស់លោកហ៊ុនសែន មែនទឹកម្ដងនឹងទេបាទវារាប់សិបដងទៅហើយសំបីតែគណៈបកសង្គ្រោះជាតិដែលធ្វើ បាតកម្មនៅឆ្នាំ2014ហើយចុងក្រោយហ្នឹងលោកហ៊ុនសែនថាបើសិន ជាគាត់ដឹងកាលហ្នឹងគឺស្មើនេះគឺម៉ោងដែល កំពុងតែធ្វើប៉ុនអញ្ចឹងមានន័យថាគាត់ សម្លាប់ចោលទាំងអស់មកហើយយើងមើលអ្វីដែល គាត់កំតិចគណៈបកហ៊ុនស៊ីប៉ិចតាមរយៈរដ្ឋបហាសម្រាប់អស់លោកដែលជាមន្ត្រីស្នេហាជាតិតស៊ូរបស់គណៈបកហ៊ុនស៊ីប៉ិចរហូតមកដល់ពេលនេះគឺមិនទាន់មានតឡាការអន្តរជាតិធ្វើអីគាត់បាននៅឡើយទេដោយសារអីគឺ ដោយសារគាត់ នៅមានអភ័យឯកសិទ្ធដែលគាត់ជានាយករដ្ឋមន្ត្រី បាទអញ្ចឹងហើយមិនមែនតែតឡាការ ICC ទេទៅគឺតឡាការអន្តរជាតិតឡាការអន្តរជាតិមានន័យថាខ្ញុំបញ្យល់អាត្លេតិកឲ្យបងប្អូនគាត់យល់ពាក្យថាតឡាការ ICC និងតឡាការអន្តរជាតិតឡាការអន្តរជាតិឧទាហរណ៍ដូចជាខ្ញុំនៅប្រទេសញូហ្សេឡង់អញ្ចឹងស្រាប់លោកហ៊ុនសែនមានការធ្វើបញ្ហាអីធ្វើបាបអីខ្ញុំអីចឹងទៅ គឺខ្ញុំមានសិទ្ធិប្តឹងតឡាការញូហ្សេឡង់តែតឡាការញូហ្សេឡង់មានសិទ្ធិធ្វើការ តាក់ទងជាមួយនឹងតឡាការខ្មែរដែលអាចមានសិទ្ធិចាប់បពុលោកហ៊ុនសែនឬមួយលោកហ៊ុនសែនតាមរយៈតឡាការ New Zealand បាទក៏ប៉ុន្តែតឡាការនេះគឺមានសិទ្ធិឆ្លងប្រទេសបានឧទាហរណ៍ដូចលោកប្រធានលោកជាប្រជាជនរបស់បារាំងហើយលោកហ៊ុនសែនបានដូចហ៊ីងមុនហៀងឲ្យបានបោកគ្រាប់បែកអីចឹងហើយលោកហ៊ុនគាត់បានប្តឹង ហើយរយៈពេលហ្នឹងមកដល់ឥឡូវឃើញតឡាការបារាំងគេចេញដីកាដើម្បីចាប់ខ្លួនលោកហ៊ីងមុនធៀងជាមួយលោកខុយពិសិដ្ឋអាហ្នឹងឯងគេហៅតឡាការអន្តរជាតិក៏ប៉ុន្តែតឡាការ ICC គឺជាតឡាការមួយដែលរបស់អឺអន្តរជាតិដែរតែតឡាការហ្នឹងបានចុះសន្ធិសញ្ញាឧទាហរណ៍ប្រទេសខ្មែរយើងបានចុះសន្ធិសញ្ញាព្រម ដាក់នៅក្នុងតឡាការ ICC បើសិនជា មន្ត្រីឬមួយក៏អ្នកដែលរកស៊ីប្រព្រឹត្តអំពើណាដែលអាក្រក់ នៅ ក្នុងប្រទេសខ្មែរគឺតឡាការ ICC មានសិទ្ធិហៅមានកោះហៅទៅឡើងតឡាការ ICC ក៏ប៉ុន្តែនៅច្បាប់ អន្តរជាតិយើងមានអភ័យឯកសិទ្ធិដោយលោកហ៊ុនសែនរាល់ថ្ងៃដោយសារលោកមានអភ័យឯកសិទ្ធិជានាយករដ្ឋមន្ត្រីជាអ្នកដឹកនាំរដ្ឋអញ្ចឹងគេអត់ទាន់អាចធ្វើឲ្យគាត់បានទេក៏ប៉ុន្តែបើសិនជាគាត់ លែងធ្វើនាយករដ្ឋមន្ត្រីអានឹងតឡាការ ទាំងតឡាការអន្តរជាតិទាំង ICC មានសិទ្ធិហៅគាត់ណាអញ្ចឹងហើយបានរយៈកន្លងទៅដែលគាត់ប្រកាសថាគាត់នឹងឲ្យកូនគាត់ហ៊ុនម៉ាណែតបន្តវេននេះនឹងគាត់គ្រាន់តែប្រកាសទេតែឲ្យគាត់ចាប់ផ្ដើមធ្វើគាត់អត់ទាន់ហ៊ានធ្វើទេដោយសារអីគឺនៅពេលដែលគាត់អស់អំណាចចេញពីនាយករដ្ឋមន្ត្រីគឺតឡាការទាំងតឡាការជាតិអន្តរជាតិទាំងតឡាការ ICC មានសិទ្ធិហៅលោក ហ៊ុនសែនឡើងតឡាការទាំងអស់នោះអញ្ចឹងហើយបាទគាត់មានការព្រួយបារម្ភអញ្ចឹងបើខ្ញុំមើលនៅក្នុងគណៈបព្វជិជនលោកហ៊ុនសែនធ្វើតលតាថ្ងៃដែលគាត់អស់កាយសម្បទានខ្ញុំមើលទៅគឺអញ្ចឹងបាទបាទអានឹងបំណងរបស់គាត់គឺគាត់អត់ចោះទេគឺគាត់នៅចិញ្ចឹមចិត្តថាគាត់មិនអាចចោះបានដោយសារបើចោះគឺគាត់គ្រោះថ្នាក់អានឹងគាត់មានការព្រួយបារម្ភខ្លាំងបាទសូមអរគុណបាទអរគុណហ่าបងសៅរ៉ាស៊ី ហើយក៏អរគុណបងប្អូន ជនរួមជាតិផងដែរពេលវេលាយើងក៏កាន់តែខោចមែនទែនបាទក៏ប៉ុន្តែ មុននឹងឈានចូលដល់ការបញ្ចប់នៃការពិភាក្សាទៅលើប្រធានបទរបស់យើងខ្ញុំចង់ដាក់សំណួរខ្លីមួយទៅបងសៅរាស៊ីថាតើការគម្រាមរបស់ហ៊ុនសែនពេលនេះវាអាចជះឥទ្ធិពលទៅដល់ការបោះឆ្នោត ក្រុមប្រឹក្សាគុំសង្កាត់ដែលប្រ rup ទៅនៅថ្ងៃទី5ខែ6ឆ្នាំ2022ដែរទេបងសាវរស៊ីបាទអឺអាចតកតងជាមួយនឹងការគម្រាមកំហែងអឺដល់អ្វីដែលលោកហ៊ុនសែនធម្មតាតលោកហ៊ុនសែនក្អកមកខឹសហើយណាអាអ្នកនៅ ខាងក្រោមនោះគឺក្អកតាមគាត់ហើយបាទអញ្ចឹងគឺនៅពេលដែលលោកហ៊ុនសែនគម្រាមកំហែងបែបនេះមានន័យថា គាត់បើកដៃឲ្យកម្លាំងសមត្ថកិច្ចរបស់គាត់នឹងចាប់ផ្ដើមរឹតបន្តឹងធ្វើបាបអឺប្រជាពលរដ្ឋនេះជាគោលការណ៍របស់គាត់បាទអញ្ចឹងវាប៉ះពាល់អញ្ចឹងហើយបានឥឡូវនេះគឺជាតិអន្តរជាតិគេកំពុងតែសម្លឹងមើលលោកហ៊ុនសែនអ្វីដែលគាត់កំពុងតែធ្វើក្នុងការបោះឆ្នោត ក្នុងណាត់ឃុំសង្កាត់នេះនៅឆ្នាំ2022នេះគឺ គេកំពុងតែតាមដានពីបញ្ហាហ្នឹង ហើយនៅក្នុងគណៈបកមួយចំនួនទៀតសោតបើសិនជាអ្វីដែលលោកហ៊ុនសែនធ្វើហួសហេតុពេកក៏គណៈបកមួយចំនួនគេធ្វើពហិការមិនចូលរួមដែរអានេះគឺគឺអានឹងដែលយើងមានការព្រួយបារម្ភថានៅពេលដែលលោកហ៊ុនសែនគាត់ថាបែបហ្នឹងគឺប៉ះពាល់មែនទែនក៏ប៉ុន្តែខ្ញុំជឿនៅលើទឹកចិត្តរបស់ប្រជាជនខ្មែរនៅលើសកម្មជនថ្នាក់ដឹកនាំរបស់គណៈបកប្រជាធិបតេយ្យយើងមើលគណៈបកភ្លើងទៀនជាដើម គឺគាត់មានទឹកចិត្តខ្លាំងក្លាមែនទែនដោយសារទី1គឺគណៈបកសង្គ្រោះជាតិមិនបានចូលរួមអញ្ចឹងគណៈបកភ្លើងទៀនគាត់បានចូលរួមអញ្ចឹងគាត់ផុសផុលមែនទែនហើយប្រជាជនមករយៈកន្លងទៅ តាំងពីការរំលាយគណៈបកសង្គ្រោះជាតិមកធ្វើឲ្យប្រជាជនមានការឈឺចាប់កាន់តែខ្លាំងក៏ប៉ុន្តែប្រជាជនគាត់អត់មាត់គាត់សម្ងំនៅពេលដល់ថ្ងៃហ្នឹងគឺគាត់ចូលរួមបោះឆ្នោតឲ្យគណៈបកណាដែល ធ្វើដើម្បីប្រជាជនបំរើប្រជាជនពិតប្រាកដអញ្ចឹងអានឹង គឺយើងសង្ឃឹមនៅលើកម្លាំងមហាជនហើយជាពិសេសទៅទៀតខ្ញុំសូមស្នើទៅដល់អស់លោក ដែលជាមន្ត្រីរាជការនៅក្នុងគណៈបកប្រជាជនអ្វីត្បិតតែអស់លោករាល់ថ្ងៃកំពុង តែកាន់អំណាចតាក់ទងជាមួយនឹងមេឃុំមេឃុំអស់លោកមេឃុំខ្លះអស់លោកឈ្នះដោយពិតប្រាកដមេឃុំខ្លះគឺបានដោយសារការលោកហ៊ុនសែនប្លន់ឲ្យអញ្ចឹងពេលនេះអស់លោកលមមយល់ហើយ ថានយោបាយស្រុកខ្មែរវាមិនមែនរវាងខ្មែរនិងខ្មែរទេគឺរវាងនឹងខ្មែរនិងយួនដែលនៅពីក្រោយតែម្ដងបាទឥឡូវនេះប្រជាជនគេយួនដែលកើតមកលើទឹកដីខ្មែរណាឥឡូវកូនគេ អាយុប្រមាណ30ជាង40ជាងទៅហើយ គេមករស់នៅលើទឹកដី ខ្មែរ42ឆ្នាំបូកនឹងកូនគេដែលកូនគេអាយុ6 7ឆ្នាំ ដែលគេបានមករៀនជាមួយនឹងកូនខ្មែរពីឆ្នាំ1979នោះ កូនគេជានរណាជាមន្ត្រីនគរបាលជាមន្ត្រីប៉ូលីសទាហានធំធំជាតឡាការជាមន្ត្រីនៅក្នុងក្រសួងស៊ីវិលអញ្ចឹង គេបានបង្កប់គ្រប់រចនាសម្ព័ន្ធនៅក្នុងខ្សែបណ្ដាញរចនាសម្ព័ន្ធរដ្ឋកម្ពុជាទៅហើយអញ្ចឹងបើអស់លោកនៅតែសម្លឹងមើលឃើញលៀបសការៈនិង អំណាចផ្ទាល់ខ្លួនរបស់អស់លោក នៅពេលដែលឃុំសង្កាត់នឹង បំរើតែផលប្រយោជន៍របស់បរទេសថាតើកូនរបស់អស់លោកចៅរបស់អស់លោកនៅពេលដែលអស់លោកចូលនិវត្តទៅថាតើចៅនិងកូនរបស់អស់លោករត់ទៅណា គឺត្រូវរស់នៅលើទឹកដីខ្មែរហើយអ្នកណាជាវេទនាគឺកូនរបស់អស់លោកវេទនាចៅរបស់អស់លោកវេទនាអញ្ចឹងសូមឲ្យអស់លោកមេត្តា ពិចារណាហើយគិតឲ្យបានស៊ីជម្រៅថាតើរាល់ថ្ងៃអ្នកណាដែលនៅពីក្រោយរដ្ឋាភិបាលខ្មែរអញ្ចឹងយើងគិតមើលទៅ វៀតណាមនៅគ្រប់ខេត្តទាំងអស់សមាគមគេ គ្រប់ទាំងអស់កូនរបស់គេរាល់ថ្ងៃនិយាយភាសាខ្មែរទាំងអស់យើងមើលយុវជនសុទ្ធត្រុតមួយចំនួនតូចដែលគ្រប់គ្រងគណៈបកប្រជាជន ដែលជាកូនយួនបង្កប់ដោយយុវជន ខ្លះនៅកូរ៉េណានិយាយខ្មែរច្បាស់ចេះច្រៀងខ្មែរព្រោះទៀតតាមកាពិតទៅមើលឪម៉ែគាត់ជានរណាគឺជាយួនណាគឺជាយួន ដែលគេបង្កប់ដើម្បីអីបំផ្លាញកូនខ្មែរ បំផ្លាញយុវជនខ្មែរបំផ្លាញបំពុលសង្គមខ្មែរអញ្ចឹងសូមឲ្យបងប្អូនប្រុងប្រយ័ត្នពីបញ្ហាហ្នឹងមុននឹងជឿអ្នកណាត្រូវឲ្យសើបឲ្យស៊ីជម្រៅហើយកូនរបស់គេគឺគេដាក់ឈ្មោះគេព្រោះហ่าប៉ះចនាទៅ ស្វ័យរៀងកូនខ្មែរសុផលកូន ខ្មែរតែទៅមើលឪពុកម្ដាយនឹងមកពីណា តាមដានឲ្យច្បាស់បងប្អូនសើបឲ្យស៊ីជម្រៅយើងដឹងហើយ ស៊ូណារ៉ូឯនឹងឪពុកគាត់ណាណា យួនមកពីស្រុកយួនជំនាញការយួនជាដុកទ័រយួនដែលព្យាបាលទាហានលន់ណុលហើយគាត់រត់ទៅស្រុកយួនឥឡូវគាត់មកព្យាបាលទាហានហេងសំរិនតាំងពីឆ្នាំ79ដល់8179ជាណាណាទាញការយួនដល់ដែរអញ្ចឹងអានឹងសូមឲ្យបងប្អូនប្រុងប្រយ័ត្នពីបញ្ហានឹងស៊ីជំរៅហើយអស់លោកដែល ជាមន្ត្រីរាជការនឹងសុំមេត្តា កុំធ្វើបាបខ្មែរស្នេហាជាតិខ្លួនឯង ទីបំផុតឡើងអ្នកដែលរស់នៅវេទនាទៅអនាគតបើអស់លោកបដ ாய் ឲ្យគេធ្វើបែបហ្នឹងឯណាគឺខ្មែរទាំងអស់គ្នាដែលត្រូវវេទនាទៅអនាគតសូមអរគុណបាទអរគុណហើយបងសៅរ៉ាស៊ីហើយអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមតាមដានទស្សនានៅកັບសាច់ផ្ទាល់ពីដើមរហូតដល់ទីបញ្ចប់ក៏ប៉ុន្តែមុននឹងបញ្ចប់ខ្ញុំបង្វែរទៅបងសៅរ៉ាស៊ីហើយតែបងសៅរ៉ាស៊ីមានពាក្យពេចន៍ ផ្ដាំផ្ញើបងប្អូនក៏ដូចជាមានសារអ្វីផ្ញើជូនដល់បងប្អូនជនជាតិរបស់យើងបាទសូមគ្រប់ជ័យបាទសូមអរគុណបងប្អូនជនរួមជាតិហើយនិងបងប្អូនសុគន្ធផងដែរដែលបានអញ្ជើញខ្ញុំចូលរួមក្នុងកម្មវិធីថ្ងៃនេះខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនជនរួមជាតិដែលនៅក្នុងស្រុកដែលស្រឡាញ់ជាតិដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដអ្វីត្បិតតែគណៈបក្សសង្គ្រោះជាតិយើងមិនបានចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងពេលនេះក៏ប៉ុន្តែយើងឃើញគណៈបកដែលជាគណៈបក ភ្លើងទៀនដែលមានអតិពលដែលប្រជាជនគ្រប់គ្រងភ្លុកទឹកភ្លុកដីហើយសប្តាហ៍នេះគឺគណៈបកភ្លើងទៀននេះគឺជាគណៈបកមួយ ដែលឯករាជ្យដែលប្រឆាំងជាមួយនឹងរបបផ្ដាច់ការពិតប្រាកដចឹងសូមឲ្យបងប្អូនយើងចូលរួមទាំងអស់គ្នា ដើម្បីជួយឲ្យគណៈបកភ្លើងទៀននេះទទួល បានជោគជ័យក្នុងការ ដឹកនាំឃុំសង្កាត់ឲ្យបានកាន់តែច្រើន គឺជាការបំរើឲ្យប្រជាជន ផ្ទាល់អញ្ចឹងបើសិនជាឃុំសង្កាត់នេះ គណៈបកភ្លើងទៀនមានការដឹកនាំ មេឃុំកាន់តែច្រើនអញ្ចឹងរបបផ្ដាច់ការគឺគាត់មិនអាចជិះសេះលែងដៃបានទេអញ្ចឹងសូមឲ្យបងប្អូនយើងចូលរួមហើយយើងនៅខាងក្រៅគឺយើងមានការគ្រប់គ្រងដល់គណៈបកភ្លើងទៀនដោយខ្ញុំខ្ញុំមានការគ្រប់គ្រងមែនទែនដល់គណៈបកភ្លើងទៀនយើងឃើញអ្វីដែលជាគណៈបកដែលផុសចេញពីប្រជាជនហើយជាគណៈបកដែលមិនអាយ៉ងរបស់គណៈបកណា អានឹងគឺជាគណៈបកមួយដែលឆ្លាញ់ប្រជាធិបតេយ្យពិតប្រាកដអញ្ចឹងសូមឲ្យបងប្អូនខ្មែរចូលរួម ជាពិសេសបងប្អូនដែលធ្លាប់អតីតគ្រប់គ្រងគណៈបកប្រជាជនក៏បងប្អូនពិចារណាឲ្យគិតឡើងមកវិញថា ក្រោយខ្នងគណៈបកប្រជាជនគឺជាជនបរទេសអញ្ចឹងបើបងប្អូនបដោយឲ្យគណៈបកប្រជាជនដឹកនាំប្រទេសកាន់តែទៅមុខទៀតគឺប្រជាជនខ្មែរកាន់តែវេទនាអញ្ចឹងសូមឲ្យបងប្អូនមេត្តាពិចារណាហើយងាកថយក្រោយទាំងអស់គ្នា ដើម្បីយើងចាប់ដៃគ្នាកសាងប្រទេសទៅអនាគតបាទសូមអរគុណសូមជម្រាបលាបាទអរគុណបងសោរ៉ាស៊ីហើយអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមតាមដានទស្សនានៃការផ្សាយផ្ទាល់ពីដើមរហូតដល់ទីបញ្ចប់ក៏ប៉ុន្តែមុននឹងបញ្ចប់ខ្ញុំបកណាខ្ញុំបាទសូមជូនពរនិងប្រសិទ្ធពរជ័យសិរីមង្គលបរិសុខចូលមានដល់ពុកម៉ែបងប្អូនជនជាតិជួបប្រទេសតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈ និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់គ្រប់គ្នាយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលាហើយសូមអរគុណបងសាវរាស៊ីហើយជូនពរបងសាវរាស៊ីសុខសប្បាយផងដែរបាទសូមអរគុណបាទអរគុណបាទសូមជម្រាបលាទាំងអស់គ្នាបាទអរគុណបាទ